យោខេសួស្តីដល់គ្នាបាទពេលត្រឡប់មកវិញជាមួយនឹង channel របស់ខ្ញុំបាទម្ដងទៀតហើយនៅថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់ដល់គ្នាបាទដោយសារតែមានបងប្អូនយើងមួយចំនួនតូចគាត់ដែលគាត់អត់ដឹង ពីរបៀប download ចង្វាក់ហ្នឹងក៏ដូចជាយកចង្វាក់ហ្នឹងមកពីកន្លែងណាសម្រាប់ដាក់លេងនៅក្នុងអកអឺនេះទាំងអស់គ្នាបាទសម្រាប់ដាក់លេងក្នុងអកយើងទាំងអស់គ្នាអកលេងតាមទូរស័ព្ទដៃអូខេដល់គ្នាអញ្ចឹងចំពោះបងប្អូនដែលមិនទាន់ដឹងហ្នឹងហើយ ចាំខ្ញុំធ្វើវីដេអូហ្នឹងហើយខ្ញុំដាក់ link នៅខាងក្រោមវីដេអូឲ្យអ្នកគ្នា join នៅលើ group Telegram ហ្នឹងទាំងអស់គ្នាអូខេអញ្ចឹងអ្នកគ្នាពេលចូលមកឧទាហរណ៍ពេលអ្នកគ្នាមើលវីដេអូខ្ញុំអញ្ចឹងហើយអ្នកគ្នាឃើញ link នៅខាងក្រោមវីដេអូខ្ញុំហ្នឹងពេលអ្នកគ្នាចុចមកចូលមកដល់ក្នុង Telegram ចេះហើយអ្នកគ្នានឹងឃើញចូលវាចូលមកដល់អញ្ចឹងត្រូវហើយអ្នកគ្នាអញ្ចឹងបើអ្នកគ្នាចង់បានចង្វាក់អីអ្នកគ្នា join នៅក្នុង group ហ្នឹងមកហើយអ្នកគ្នាធ្វើការសុំសាកសួរបងប្អូនយើងនៅក្នុងហ្នឹងទៅគាត់នឹងធ្វើការទម្លាក់ចង្វាក់ឲ្យបងប្អូនអ្នកគ្នានៅក្នុងហ្នឹងតែម្ដង អូខេចឹងចំពោះបងប្អូនអ្នកអត់ទាន់មានអញ្ចឹងអ្នកគ្នាអញ្ចឹងបើអ្នកគ្នា ចង់បានចង្វាក់លឿនអ្នកគ្នាគ្រាន់ចុចលើរូបមនុស្សនេះមកអូខេហើយអូសមកក្រោមចេះទៀតហើយអ្នកគ្នាអង្កលមកចេះរកវាដាក់ file អូខេបាទនេះគឺជាសុទ្ធតែជាចង្វាក់ខ្មែរទាំងអស់នៅក្នុងហ្នឹងបើសិនជាពុកម៉ែបងប្អូនចង់ download ចង្វាក់កន្ទ្រឹមនេះយើងគ្រាន់តែចុចលើចង្វាក់កន្ទ្រឹមហ្នឹងបាក់មកហើយធ្វើឲ្យវាដើររហូតដល់ពេញដើរពេញហើយវានឹងចាញ់ជាសញ្ញា sale អ្នកគ្នាចុច ចកត់លើនឹងមកវានឹងចេញពាក្យថា save to download អញ្ចឹងអ្នកគ្នាគ្រាន់តែចុច save to download នឹងមកហើយបន្ទាប់មកវានឹងចូលនៅក្នុងអកយើងតែម្ដងអញ្ចឹងចំពោះចង្វាក់នៅទីនេះគឺវាមានច្រើនអ្នកនរគ្នាបាទអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំខ្លីៗទេអ្នកគ្នាអញ្ចឹងចង់ចែករំលែកប្រាប់អ្នកនរគ្នាតែប៉ុណ្ណឹងហើយយើង ធ្វើការអ្នកអ្នកនរគ្នាធ្វើការ download វាពេញអញ្ចឹងអញ្ចឹងមកហើយយើងចុច save to download ចឹងបើអ្នកគ្នាចង់បានចង្វាក់អីក៏ដូចជាចង្វាក់ដែលអ្នកគ្នាចង់បានចឹងណាអ្នកគ្នាគ្រាន់តែឲ្យសរសេរមកសរសេរប្រាប់អើសុំនៅក្នុងហ្នឹងទៅគាត់នឹងបងប្អូនយើងគាត់មានចង្វាក់ច្រើនមែនតើអញ្ចឹងគាត់នឹងចែកចែកឲ្យអ្នកគ្នាហើយគាត់មិនកំណាញ់ទេអ្នកគ្នាបាទអូខេអញ្ចឹងអរគុណច្រើនចំពោះអ្នកគ្នាចូលទស្សនាបាទហើយកុំភ្លេចជួយចុច like page ដែលខ្ញុំដាក់ link នៅខាងក្រោមអ្នកមួយផងអ្នកគ្នាហើយកុំភ្លេចជួយចុច subscribe អ្នកមួយផងបាទនៅលើ channel ហ្នឹងអ្នកគ្នាបាទដើម្បីទទួលបានវីដេអូផ្សេងផ្សេង ទៀតពីការលេងអកនិងលេងស្គាល់តាមទូរស័ព្ទដែរអ្នកនរគ្នាអូខេអរគុណច្រើនអ្នកដែលចូលមកទស្សនាវីដេអូអត់បាយបាយ